មកចាប់បាត់បាត់បំបច្ចរនោះថប់បងស្ដាច់គាត់មានសោសង្ឃឹកខ្លាំងពេកគិតគិតទៅប្រពន្ធចាប់ជាប់នៅទីបាត់ហើយហើយសត្វនោះហាត់ព្រលឹមនេះមិនធម្មតាទេយោងបានតម្រៃ5កម្លាំងណាសត្វហ្នឹងណាសត្វស្លាបអត់មានប្រមោលដូចសម័យ មកកញ្ញាំជើងគាត់ចាប់តែមី5ដល់ពំនាងនឹងទៅតាមអាកាសហើយប្តីនឹងធ្វើមកលក្ខភាពមនុស្សមានដេកសោកសង្រេងទាំងពួកវាសត្វវាពំមកហើយនឹងធ្វើមកយើងនឹងទៅដល់មានទៅដល់ដើមជ្រៃមួយដើមជ្រៃមួយចិត្តអាសម្មអាលកបៈរបស់អាសម្មនឹង ហើយតំបន់ហ្នឹងមានសម្លាញ់មួយទៀតជាតំបន់ដែលអស់អាយុទៅទៅកើតជាទេវលោកបាត់ទៅអលកបាត់បងហើយដល់ទេដើមជ្រៃហ្នឹងព្រោះនាងមានមានមានសញ្ញានាងយល់ថាសំបីសត្វបក្រីកណ្ណាលឺសូរសម្ដែងមនុស្សវាខ្លាចបាទអញ្ចឹងយកនាងដាក់មិត្តភាពមួយសត្វហ្នឹងមុនស៊ីវាមិនស៊ីព្រាមនេះ វងស៊ីវាដាក់ហើយវាក៏លេងមើលក្រោយជំវិញផ្លូវហើយបានវាចាប់ស៊ីដល់ពេលដាក់ទៅនាងស្រីផងផ្ទះដៃផងសត្វវាសូរសម្ដែងនោះហោះពួយវឹងទៅបាត់ទៅនាងនៅប្រភពឈើហ្នឹងទៅហើយនាងក៏ខ្សោតមុតយកនឹងនេះស្អីដែលគ្រប់ខែនឹងប្រសូតនឹងជាពៀមឈើហ្នឹងយកនឹងមក គាត់តែចាប់រុនរះឡើងសោតងាមកបានគេហៅថាឧសេនអ្នកឧសេនអ្នកហ្នឹងគឺគាត់កើតក្នុងសម័យដែលព្រះរុនរះពុទ្ធៈពុទ្ធៈព្រះមានន័យថារះឡើងហើយយើងនៅលើចុងឈើហ្នឹងទៅនិយាយអំពីត្បោះអលកបត្បោះដល់អលកបត្បោះហ្នឹងលោក ពេលណាមានភ្លៀងធ្លាក់ឯធំចឹងលោកអត់ចូលផ្លៃជ្រៅទេអត់ដល់មើលឈើផ្លែឈើទេលោកតែតែមកកប់ដាំឈើនឹងរើសយកឆ្អឹងយកទៅស្ងោទៅជាប់សាច់តិចតិចផឹកទៅព្រោះសត្វតាសត្វឆ្អឹងសាច់ថ្មីថ្មីហ្នឹងដែលបាត់ហើយទៅនឹងមកស៊ីដល់ម្ដងហ្នឹងគឺសូរសំឡេងកូនងាយំមកមើលទៅស្មានតែខ្មោចព្រីបិសាចយលោក ដល់សួរទៅនឹងទំនុកដាក់ប្រអងឡើងទៅជួយជំនះចុះមកបណ្ឌនាងកាសម័យនោះក៏កាន់កោលហើយស្រីឡើងទៅគង់ជួយចុះនាងថាយើងជាតកោស្ដាច់អ្នកកំសាន្តទៀតគឺចឹងបានអនកបបរបស់ថាយើងក៏តកោស្ដាច់ដែរតាយើងឃើញស្រន់លោកីបានយើងមកបួង អើបើស្បែកដូចគ្នាអញ្ចឹងឲ្យកាន់ឲ្យកាន់បានដាក់ដាក់កូនហើយមានហ្នឹងគេចុះមកតាមប្រអងហើយក្នុងពេលនោះគ្មានទុស្សលយៈអីមានចិត្តអីអាក្រក់អីក្នុងកាមគុណទេអត់ទេគឺមានអាការជួយសង្គ្រោះដល់សម័យខាងក្រោយមកលៀននឹងក៏មានកូនអី ដូចថាកើតចឹងទៅរបស់គាត់ចេះឆ្នាំខ្សែផ្សំឲ្យមាននឹងបានផាត់បានអីទៅរឹងដៃរឹងជើងទៅជំរុះធម្មតាដូចយើងទៅហើយនៅព្រៃទៅកាច់ឈើឲ្យនៅលើព្រៃជាខ្លាចសត្វសាហាវជាស្រ័យនឹងទៅហូបផ្លែឈើហូបអីចឹងទៅដឹងទៅណាមកណាពួកឯងធំនឹងនគរនៅណាដឹងមកពីខាងណា ហើយរបស់ហ្នឹងចេះទាយចំណាប់ណាចេះទាយណាស់របស់ហ្នឹងមកបងចេះទាយអ្នកហត្ថរឹកចេះទាយផ្កាយនៅលើមេឃហ្នឹងផ្កាយតាណាក៏មានស្ដេចសោរីដែរដឹងថាដឹងថាស្ដេចនៅនគរនេះស្លាប់ទីបង្គត់លើសារហោរាសាស្ត្រទីផ្កាយមកបានលេខឃើញផ្កាយអូស្ដេចនេះស្លាប់ហើយផ្កាយទាំងផងអវកបរបស់ ហើយកំបោះហ្នឹងលោកមានពិនមួយពិនហ្នឹងគឺសម្លាញ់ដែលកើតជាបាននោះយកមកឲ្យធុញត្រង់ដំរីវិចិត្រមកឆាយឆៅពេកហើយពិនហ្នឹងមានខ្សែ3ខ្សែ1ដេញទៅធ្វើដើម្បីចូលចិត្តខ្សែមួយទៀតដេញទៅធ្វើដើម្បីងាកឃើញហើយរត់ខ្សែមួយទៀតដេញទៅធ្វើឲ្យដើម្បីរត់តែមែនទេណារត់តែមែនទេ នឹងថែទាំពិនមួយប្អិនឲ្យហើយដល់ទៅពេលចឹងទៅនាងអត់នាងដែលជាករិយាស្ដេចកោសំពីនាងគិតថាធម្មតារបស់ជាអ្នកមានសីលាតិគុណតែលះបង់មនុស្សមានគិតអញ្ចឹងថ្ងៃក្រោយទៅបើសិនជារបស់នោះលះបង់អាត្មាអញទៅអញដឹងទៅណានៅក្នុងភ័យ អញ្ចឹងក៏ធ្វើយ៉ាងណាឲ្យតំបន់ព្រមព្រៀងឯកភាពនេះយកនាងធ្វើជាមហេសីហើយចឹងទៅវិញហ្នឹងចឹងបានគេមកឲ្យដាក់ដាយាយចិត្តនោះយ៉ាងយ៉ាប់នាងគេហៅមយាស្រីធ្វើយ៉ាងណាយ៉ាងនោះទៅដើម្បីឲ្យតំបន់នោះគឺអត់ធ្មត់មិនបាន ហើយក៏អ្នកទាំងពីរអ្នកនេះក៏រាប់អានគ្នាជាស្វាមីភរិយាទៅតែជាគ្រួសារហើយចឹងបានថានិយាយពីត្បោះនឹងយ៉ាប់ទៀតគឺស្ដេចសៅរីនៅនគរមានមហេសីមានរាជបុត្រធុញអត់នៅផ្ទះដល់កិច្ចចូលភ័យជួងភ័យមានប្រពន្ធដែរយ៉ាប់ចឹងទៅទៀតនឹងហៅដាច់សង្ឃរៈធម៌ រីសង្ឃៈហើយដល់ពេលអញ្ចឹងទៅកូននឹងកាន់តែធំដល់អាយុ16ឆ្នាំធំហើយដល់ថ្ងៃមួយទៅសារៈនាំគ្នាទៅសម្រាប់លើកណ្ដាលវាគេថាអីនេះស្ដេចខោតាមពីអស់អាយុហើយពលនាងនឹងលាក់អត់ចាប់មករឿងប្តីទៀតប្តីពីមុនមកនោះលាក់អត់និយាយ ជួនណោលណានៅនគរណានេះនេះកាយនេះដាច់កោសំពីអស់អាយុអានោះឮសូរកោសំពីអស់អាយុយំរយប្រៃខ្លួនហើយសួរថាម៉េចឯងយំអបានប្រាប់ធ្លាប់ប្រាប់ថាបើសិនស្ដេចកោសំពីអាយុកូនខ្ញុំនេះនឹងពីសំអីទេវាគ្មានអនាគតទទួលស្គាល់ ត្រូវសើរាជាស្ដេចនៅក្នុងដោកអោក្នុងទីពួរនោះគឺដូចថាដោកអោស្បដីអស់ហើយអោមិនឃើញទេមហេសីប៉ិនបានសពុតកំពុលដែលខ្លួនហមនោះដែលជារបស់ស្ដេចជាផោះតាអីនោះដល់ដល់សពុតទៅអោស្ដេចម្បានដល់អញ្ចឹងទៅបានទៅទុកខាងក្រោយហ្នឹងបានឲ្យពិនហ្នឹងទៅទៅទៅកូនឈ្មោះសេនហ្នឹងឯង ធ្វើដំណើរប្រចាំនគរកោសំពីដើម្បីទៅយកនគរវិញប៉ុន្តែបរិវាររបស់ស្ដេចគឺសុទ្ធតែដំរីដំរីអាស្ដរអាស្ដរអាកាយអាកាយមាត់មុំភ័យរបស់សុទ្ធតែមិនភ័យកាន់គង់យ៉ាងវែងវែងសិតតបស្ដេចដឹកមានពលគឺសុទ្ធតែតបតែមិនអស់គ្មានមនុស្សទេអញ្ចឹងគាត់នៅភ័យគាត់មានគ្នាគាត់មានតែមិន បើលោកគាត់ដេញអញ្ចឹងទៅទៅមីវោហត់ចូលមកជូនដំណើរគាត់ទៅដល់ប្រកាសសង្គ្រាមដែលគេថាយើងជាកូនស្ដេចខោតាំងពីឥឡូវនឹងយើងត្រូវការមកយកនគរយើងវិញព្រោះបីដាយើងអស់ខ្សោយឆោយពីមង្គលហើយបើសិនជាឯងមិនអោយយើងទេយើងនឹងប្រហាឯងដើម្បីយកនគរនេះបើសិនជាលឿននគរយើងអានឹងយើងអត់ច្បាំងទេ នឹងដាក់ចិត្តម៉ាយទៅស្វាយអ្នកនៅសិក្សានោះគេហៅពុករំប្រោហັດនោះដល់ដល់មកឃើញណាឃើញហើយគេចាញ់មកដល់ជួសួរថាម៉ែឯងមានអីខ្វះខាតបានសហាយរបស់ដែលជាប់ពីនគរទៅបានដឹងល្អព្រោះមានបតោពុពៈបាទតោនោះហើយសម្ពុកំពុលហ្នឹងឯងគេស្គាល់ល្អប្រកបជាហើយនឹងអញ្ចឹងយើង យាងខែចូលនគរទៅស្ដេចសោរីនៅកន្លោះដល់ថ្ងៃក្រោយមកយើងសមាវតីជាស្ត្រីកូនស្ត្រីក្រកំសត់របស់បាក់កើតទូរភិបតែរាយវាឆោតជារបស់ស្ដេចស្ដេចតាមមើលទៅនាងដូចជាមិនសមអ្នកសំទៀនសោះអត់សមព្រោះនាងនឹងមានគ្នា3នាក់មានឪពុកម្ដាយហើយនិងនាង ដល់ទៅសុំទានគេថ្ងៃហ្នឹងសុំបាន3សុំយក3អាអ្នកបម្រើឲ្យ3កញ្ចប់ខធ្លាក់ខ្លួនខដល់មកយកទៅងាប់អពុកមួយនោះថ្ងៃឡើងសុំ2កញ្ចប់ថ្ងៃវាងាប់បាយមួយទៀតទៅសុំខុសសុំចប់ឲ្យលឺមិនយកអត់យកទេខ្ញុំយកតែប៉ុណ្្នឹងឯងព្រោះខ្ញុំមានតែម្នាក់ឯង បានសួរនាំអីសពសារពើចឹងទៅបានដល់អូកូនសថីអញ្ចឹងក៏យកមកអភិសេកធ្វើជាមហេសីទៅហើយយកពីស្ដេចឧទេដល់ថ្ងៃក្រោយទៅធ្វើសង្គ្រាមជាមួយនឹងស្ដេចកន្តជោនេះនិយាយអំណាចនឹងអំណាចហ្នឹងទៅធ្វើសង្គ្រាមដល់ធ្វើសង្គ្រាមមានឈ្នះគេណាដាច់ចន្ទជោតគេខ្លាំងជាងមានអំណាចខ្លាំងជាង គេពាត់ជាប់យកទៅបាត់ទៅហើយកងទ័ពនៅតែឯងផ្សេងក្នុងដែនដីធ្វើមិនស្ដេចគេចាប់យកទៅបាត់ហើយពួកគ្រប់គេប្រាំមធ្យោបាយដែរដាច់កាន់បញ្ជូនគាត់មិនសមរឿងចង់យន្តកោគេណាគេថាសម្បត្តិខ្លួននឹងដូចមិនទាន់ស្ងប់នឹងគេមានជាងចេះធ្វើតែមីយន្តមួយកាលណាលើក លើកតបទៅច្បាំងច្បាំងអត់ស្នះគាត់តបគាត់មនុស្សក៏មានថ្មីក៏មានច្បាំងមកជាថ្មីវាយកម្លាំងគុលសសមកនៅបើចឹងត្រូវមកជួបាយពួកដឹងថាស្ដេចមានមានពិនតែតបចឹងប្រើថ្មីឈើជាវិការៈនៃជនដាក់ដាក់សុទ្ធមនុស្សតបនៅក្នុងពោះថ្មី ឲ្យធ្វើម៉ាស៊ីនយន្តនៅខាងក្នុងល្បីទៅតែមេជាដើរហើយដល់ចឹងគេយកអាចតែមេធំធំទៅដាក់អង្គុលតែទៅហើយពួនអ្នកដូចថាព្រានព្រៃពួកព្រានព្រៃទាំងអស់ហ្នឹងក៏បើយករឿងនៅថ្វាយស្ដេចអូតម្លៃមួយធំណាស់ល្អណាស់ព្រះអង្គគួរតែទៅតាក់យកមកមានអីស្ដេចតាក់ខ្លួនឯង ដល់ទៅដល់ទៅទៅសម័យហ្នឹងចឹងដល់យកប៉ុណ្ណាសម័យចូលសម័យវាអត់ចូលយកអត់ខ្ញុំមានសម័យរាឈឺហើយស្ដេចហ្នឹងគាត់មានសេះលឿនដេញតាមតាមទៅដាច់កងទ័ពទាំងអស់ចាំបានថាមានចំណេះដឹងតែខ្វះបញ្ញាខ្វះកលបិចគ្រប់គ្រងទឹកដីមិនសូវសមត្ថភាពចាញ់កិច្ចកលទេ ដល់ពេលគេឃើញស្ដេចប្រទេសនឹងដេញតាមមិនសេះគាត់លឿនទេកងទ័ពទាំងអស់នៅឆ្ងាយដាច់ប្រយោជន៍គេដើម្បីឈប់ដល់ឈប់ទៅចោះពីពោះដើម្បីមកសិតតែមានតចំណានចំណានចាប់ស្ដេចប្រទេសបាត់ជាប់អ្នកយល់ស្វ័យស្ដេចទៅនិយាយពីស្ដេចកម្ពុជាស្ដេចកម្ពុជានឹង គាត់ចង់បានចេះមុននេះមុនតបីនេះចាប់យកមកដើម្បីចេះមុនតបីស្ដេចតែនធម្មរាយចង់ចេះតើណៃលូនពីណាពីណីមកមកប្រាប់បាក់ជើងយើងទៅហើយស្វាយគុំយើងទៅយើងពៀនហើយស្ដាញ់ហើយ ឯងចាញ់អញចាប់ចូលមកនៅគ្រាន់បើមកទៀតទៅព្រៀនអញតែប្រទានថាឯងចាប់បានតែកាយអញចិត្តអញចាប់បានឯណាចិត្តយើងនៅតែយើងនោះពេលហ្នឹងឯងចាប់កាយយើងបានតែចិត្តយើងធំជាងកាយយើងអត់បរៀនឯងមិនខ្វាយគុំបាត់ឈឺយើងតែចាំជួតតលឈប់ឲ្យយើងសម្លាប់ទៅខាតអញ្ចឹងនឹកឃើញថា ប្រើវិធីប្រើកលល្បិចបានមនុស្សយើងតែខលច្រើនពេកចាញ់អាត្មាដល់ចាញ់ល្បិចគិតថាដើម្បីឲ្យចុះនិយាយថាបើសិនជាយើងខ្វែងគុំស្ដាច់មិនកើតពីចុះបើសិនជាយើងឲ្យអ្នកតីអ្នកតីមកសំរៀនគោរពខ្វែងគុំបានយ៉ាងអីឲ្យតែគេចេះគោរពខ្វែងគុំរៀនដល់ហើយស្ដាច់គិតគិតថា បើអញឲ្យអាម៉ានឲ្យមេតបរៀនថ្ងៃក្រោយវាបែកគំនិតក្បត់អញបើអញ្ចឹងបើឲ្យកូនស្រីរៀនកូនស្រីចេះដឹងមកប្រាប់អញអញ្ចឹងអត់អីទេប៉ុន្តែខ្លាចឧទេនឹងរូបដូចទេវតាឲ្យស្រីកូនអញក៏ល្អក្រៃរៀនរៀនទៅទៅទៅទៀតទៅអញ្ចឹងប្រើមកជួបាយ ទាំងសួរបាយទៅទាំងសួរបាយកូនកូនណាកូនឯងទៅហ៊ានណាមិនមកយកតែនអត់តែនថាអ្នកអ្នកដែលរៀននឹងនៅក្នុងវាំងណននឹងមនុស្សនឹងកើតទេមនុស្សកតឺមនុស្សខ្លងទេហើយតែប្រាប់កូនស្រីថាមនុស្សកោមនេះគ្រូណាយនឹងកោមនេះហើយដល់ទៅហ៊ានយ៉ាងម៉េច យើងហាវល័យយើងត្រូវហាវល័យយើងកើវាហឹងមាត់ដូចយើងតកទៅជាខកទៅជាខគូនឹងធម្មន្ជេរហ្មងជាហើយនេះកំលងស្វិតនេះយ៉ាប់មែនទេបបេមាត់ខងឯងផ្ទះដូចជាបបេមាត់ផ្ទះដូចជាមាត់ផ្ទះ រៀនចង់ងប់គ្មានថាទៅសោះដោយនាងថាអីអត់ពេកគោជាមើងងាយអញផងអញនោះល្អដូចទេវតាមកមើងងាយអញគេទៅគេមកហើយតែចុះមិនចេះអញមានលឺអខ្វក់ណាល្អដល់ញៀននោះបែរល្អតាមមើលបើកយ៉ាងននមើលដល់ដល់បើកទៅដូចទេពធីតាទេវបុត្រយ៉ាង អ្នកពីរអ្នកហ្នឹងក៏ត្រូវរើគ្នាទៅទៀតដែរចាំបានព្រះសម្ដែងពិធីរត់អានឹងវាមានពូជវាអត់ទុកវិញយ៉ាងដែរទុកឲ្យម្ដាយអត់ទេនោះមានពូជមកអញ្ចឹងបានតែកិច្ចកិច្ចកលចំពោះមនុស្ស ភូតផលច្រើនពេកចាញ់អាត្មាស្ត្រីកណាបើចង់បានដីត្រូវតែក្បត់បីដានឹងចូលហើយក្បត់ហើយគឺសេចក្តីស្នេហ៍ខាងឡើងមកគឺនាងគ្មានរៀនអីទេយើងគិតតែពីស្រឡាញ់ស្វាមីហ្នឹងឯងដែលស្ដីអត់ទេដែលមានរូបល្អដូចជាទេវតាហើយដល់ចឹងទៅចេះខោបីដែរចាប់ខោហើយ ចាប់ខោថាម៉េចខោថាលើបីតាសួរមិនទៅកូនរៀនដល់ណោបានពាក់កណ្ដាលហើយចិត្តចប់ហើយបើមិនចង់ចប់ទេបីតានៅទេហើយបីតាមានហ៊ានទៅតាមដានឲ្យគេទៅតាមដានមិនបានខ្លាចបែកការព្រោះឲ្យកូនរៀនលួចស្ដែកផ្ទះណាហ៊ានចប់សម្រាប់តែអត់ទេចោលណាមានគំនិតចង់បានឲ្យនរណាទៅរៀនឲ្យនរណាទៅតាមដានខ្លាចបែកការ ព្រោះឲ្យតែកូនស្រីនឹងរៀនទៅដល់ពេលរៀនចប់ចូលទៅក្នុងទៅប៉ុន្តែតាមការពិតវាមិនខែនការដែរហើយដល់ពេលអញ្ចឹងទៅណ៎អត់ទេថាបើសិនជានាងចង់បានខ្ញុំជាស្វាមីតើតើយើងប្រើវិធីប្រើល្បិចព្រោះខ្ញុំនៅក្នុងគុកទេមិនមែនទៅធំទេបើដល់ចេញវាវាំងវារួចសិតតែមានតែយឹមស្វាទាំងអស់ ដល់ពេលអញ្ចឹងនាងធ្វើឥឡូវមានវិធីមួយឯងយើងអាចដោះខ្លួនវិញពួកកូនពួកស្ដេចចន្ទវិជូស្រឡាញ់នាងហើយឲ្យនាងមករៀនមុនវិជ្ជាពីខ្ញុំអញ្ចឹងយើងថាអីក៏ជឿដែរលើចេះប្រាប់បៃតាថាឥឡូវមុនទាំងអស់រៀនចប់នៅតែរៀនទាយផ្កាយមួយឯងហើយទាយផ្កាយហ្នឹងបានទៅទៅទាយក្រៅវាំងទេ ហើយសុំតមីមួយធ្វើជាសិបទីញ៉ាំធ្វើដំណើរចាញ់ទៅព្រោះវាដឹងថាពីដើមវាបិទបាំងដល់ពេលវាអញ្ចឹងទៅលែងមកលែងកគិតថាធ្វើយ៉ាងម៉េចឲ្យតែស្ដាច់នឹងពរៀនមកអង្គខ្លួនយកពរៀនចេះទៅដើរបៃនគរគេនឹងអំណាចនឹងហើយដល់ពេលអញ្ចឹងទៅយ៉ាងម៉េចបៃតាក៏ឲ្យ អញ្ចឹងទៅទៅរៀនរៀននោះបានចេញក្រៅដល់ខ្លួនម្ដងដល់ខ្លួនពុតទៅនគរស្ដេចដឹងតាគីរត់ទៅអីកូនអញមានចិត្តរងអញឯណានឹងទៅតាមប្តីយាបាទលើកតបទៅមានស្ដេចទៅមានសញ្ញាចប់សុទ្ធមាសហើយប្រាក់ដាក់បាល់លើក្នុងសម័យកងតបដេញទៅបាច់ មកចំពោះតបវាមានតែគិតចាប់ស្ដីអត់ទេណាគិតតែរឿងរឿងមាសដែរឬសមាសហ្នឹងឯងវាយល់ស្ដីទេទៅនគរបាត់ទៅឆ្លងកាត់នគរកោសតិបាត់ទៅហើយនាងសោកតាក៏បានខ្លាយទៅជាអគ្គមហេសីទី2ដែលមានបរិវារ500នាក់ចោមរោងដូចជានាងសមាសដីដែរនេះស្មើលើករឿងហ្នឹងមកចង់បញ្ជាក់អំពីសម្ពាធមុន សម្ពាធបុណ្យរបស់ស្ដេចចន្ទជោគឺមានតែប៉ុណ្ណឹងទេអានិសង្ឃបំរើនោះអានិសង្ឃបំរើចៃកពុទ្ធនោះដល់គ្រាន់តែខ្លួនមានគំនិតចង់ទៅខួងហាយយកនគរតីនៅក្នុងសម័យណាប្រើកលល្បិចអត់មានអំណោយបុណ្យអានេះអត់មានទេអត់ទៅរួចទេយកកូនស្រីទៅឲ្យរៀនដូចរុញទៅឲ្យយកប្តីអញ្ចឹង អត់បានកាយរបស់ណានឹងយើងពីសន្តិបត់នោះវាកើតឡើងតាមរយៈហ្នឹងអញ្ចឹងបានថាកម្មនេះឯងและกรรมนั้นវាជាសម្ពាយកម្មនឹងហៅកម្មជាយាតជាមគ្គបាក់អោស័ព្ទរាប់តាមកម្មនឹងរហូតកើតកោស្ដាច់ក៏កម្មនឹងជំរុញកើត កើតឲ្យកូនព្រាមកូនខ្សែថៃកហបដីនឹងមានអក្រនឹងកន្សត់ទូរគុណក៏កម្មគ្រឹះប្រកើតទាំងអស់ដែលស្មាបញ្ជាក់រឿងមួយទៀតជាពីសភាយបាសភាយបុណ្យណាមានសភ័យមួយឈ្មោះអនន្តសេដ្ឋីគាត់នេះមានសម្បត្តិច្រើនណាស់80កោប៉ុន្តែគាត់អត់ធ្វើបុណ្យ គាត់ហូបតែអាហារចាស់បុណ្យជាទេវជាតិបានធ្វើសុភ័យតែអត់ធ្វើបុណ្យសោះជាតិហ្នឹងកូនចៅគាត់ឲ្យទៅបុណ្យនេះឲ្យសំលើកទុកឲ្យគាត់ចេះសំសំទៅគាត់យកទៅកប់ទុកព្រោះសម័យខាងដើមមានធនាគារឯណាបើកប់គឺកប់ណីដើម្បីការពារចោលឈ្មោះវាយើងស្រុកសពថ្ងៃនេះមានលុយច្រើនវាយកទៅដាក់កប់ដាក់ធនាគារ បើកងស្ដាប់ធនាគារឲ្យគាត់មួយថ្ងៃមួយថ្ងៃហ្នឹងគាត់អត់មានធម៌មានអាយទេនៅក្បែរវត្តទេតពុទ្ធមិនដែលឲ្យបបបចាមនៅវេកឬសុកាយមកបាច់អត់ទេណែអត់មានគាត់មានសតិបំពេញអតីតជាតិមកប៉ុន្តែគាត់អត់មានធ្វើតរទៀតទេគាត់ជាមនុស្សចេះតែកំណាញ់ចិត្តស្ដាយមកគាត់អស់អាយុសង្ខារទៅយ៉ាងម៉េច នេះផ្លាស់ណែផ្លាស់ជីវភាពរស់នៅឲ្យផ្លាស់តកោឡើយមិនតកោសថៃដល់គាត់ទៅកើតក្រោយគេហៅតកោសព្រះព្រះមកមានគ្រួសារមួយហ្នឹងមកមកក្រុមហ្នឹង1000គ្រួសារនៅច្រកនិងស្វាក្រុងសាវត្ថីឪពុនហ្នឹងទៅរកស៊ីលីសែងឲ្យសំទៀនគេគេណាតលីសែងបានលុយចឹងទៅសល់គ្នាណាសំទៀនគេ ដល់ពេលអ្នកសត្រីនឹងទៅកើតក្នុងសត្រីម្នាក់ក្នុងចំណោមសត្រី1000នាក់ដល់ទៅកើតទៅជីវភាពរស់នៅរបស់តកូននោះសត្វដាបមែនទេមកសុំការងារគេធ្វើក៏គេលែងឲ្យទៅសុំទានគេក៏លែងសពអរអត់បានអីហូបអញ្ចឹងក៏ជំនុំគ្នាថាយើងមុខតែមានបញ្ហាហើយព្រោះគុណនោះវាចំណាំថាបើកំពុងឲ្យស៊ីធូរ កំពុងសំបានធ្វើការអីរស់រៀនមានជីវិតអីសំមុំអញ្ចឹងបើធ្វើលេងបានវាថាម៉ោង2មានចង្អាយចូលសុខចង្អាយចូលសុខអញ្ចឹងគេពិចារណាទៅមិនឃើញសង្ស័យតែមិនមានសត្វណាមកកើតក្នុងផ្ទៃប្រពន្ធយើងទាំងអស់នេះបើអញ្ចឹងចែកគ្នា500មកគូចង់ដឹងមើលទៅសោកកាត់យក500មកខាងទៅ500មកខាងទៅផុតទៅធម្មតាវិញជាទៀត500ទៅនៅ អនន្តសយថៃនឹងវេទនារបស់ក្ររអស់ចឹងកាច់250ទៀតកាច់កាច់តទៅនៅតកូល2តតឃើញនេះមានមនុស្សម្នាក់មានផ្ទៃពោះនឹងហើយមាននឹងឯងហៅការកណីអត់ច្បាស់អបលៈចង្រៃប៉ុន្តែនាងធ្វើមិនណានាទៅចង់បានអញ្ចឹងបើមកកើតសូមមើលតែប្តីកណីជាមួយបានហើយ ប្តីហត់ចោលវាទៀតតល់តល់តល់ថាទៅសុំទានគេក៏វាមិនបានសុំការងារធ្វើក៏វាមិនបានរត់ចោលនៅប្រពន្ធម្នាក់ឯងតែតែប្រាស់វេទនាស្ដាប់ទៅជាមួយនឹងកូនក្នុងផ្ទៃហ្នឹងលោកខែថាឡើងកូនក្នុងដូនបីសានេះមកមកអាត្មាមិនដែលឃើញបីសាបហានទេបើឃើញគេគូកនូនោះ បางทีจะทำបីសាយក៏បីសាយបางทีទៅហើយជាកពីនឹងគេថាមកដូចបីសាយចឹងនៃជំនឿមុខមាត់ដៃជើងខុសធម្មតាបើក្មេងនឹងដើរទៅកាន់ទីណាប្រមាតូចតូចស្អីយំទាំងអស់វាខ្លាចវាខ្លាចមនុស្សហ្នឹងហើយដល់កូននឹងម្ដាយខំចិញ្ចឹមកូនណា ចិញ្ចឹមតតកូននឹងចេះកាន់បំបែងដល់សុំទៀតគេ7 8ឆ្នាំព្រមចំរីផុតទៅប្រព្រឹត្តថាកូនខ្លួនឯងក៏អាចរស់បានម៉ែអាចរស់បានយើងចែកផ្លូវគ្នាផងព្រោះម៉ែគាត់នៅរួយហើយកូននឹងតាមវិការមកបើទៅសុំទានគេកាន់កូនទៅគេមកឲ្យទៅធ្វើការប្រមាថទៅដាក់កូននឹងចោលទៅរកបាយរត់ទៅឲ្យកូនទីបានមកវាគ្មានអំណោយទានសោះ គេឃើញខ្មាញ់មកអត់ចង់ឲ្យនេះនឹងមកពីអីមកពីចិត្តមុនអត់ធ្វើបន្ទោះមានលើកទុកមានលើកទុកហើយមិនខ្ចីបរិច្ចាគទៀតហើយសួរថាខានដូចចំណិចវាគួរគិតមើលអ្នកមានប្រាក់ហើយមិនធ្វើបុណ្យខានដូចចំណិចហើយដល់ពេលអញ្ចឹងទៅក៏គាត់វាចាំជាតិគាត់ស្លាប់ពីមនុស្សមកកើតជំនុំគាត់ចាំជាតិគាត់ បើថាអញមុតជាសថីអានន្តសថីកូនអញឈ្មោះមូសរីសថីបើចាំចាំមិនទៅរវល់អស់ស៊ីអីគប់បណ្ណោះប្រាំកន្លែងគប់ទុកជាតិមុនហើយជាសថីវាមានលំងកផែ7ជាប់ដល់ចូលទៅក្នុងពីទី1ទី2ទី3អត់ជួបអីដល់ទី4អត់សើជួបចៅវត្តតូចតូចវាក៏លេខឃើញសេកហ្មងវាអត់ពេក ដល់ចែកទៅសុថៃឲ្យគេលិខាពួកបរោះអ្នកបំរើគេឃើញគេចាប់ក្មេងនឹងអូបៃអូហ្នឹងយកទៅដាក់នៅកន្លែងកណោសម្ញាំអបថយអានេះមកវៀតណាមចងាយញ៉ាំមុខមាត់ដូចខ្មោចដូចព្រាយធ្វើឲ្យសុថៃបានស្អីយ៉ៃបានគេថាអូអញខុសតាកូនអញមិនមែនកូនអញផង ដល់សម្បត្តិអញក៏មិនលែងទៀតអូនណាគេអត់ទទួលស្គាល់អញផងឲ្យដល់សម្បត្តិអញកប់លេខគេមិនឲ្យទៅយកផងញាក់ខ្លួនបណ្ដោះប៉ុន្តែវាហួសប៉ុន្តែពេលនឹងព្រះដ៏មានភាលោកប្រគល់ចោលបណ្ឌបាជាមួយនឹងព្រះអនន្តព្រះលោកមានពូលថាបកមានអនន្តអ្នកឃើញកុមារពើដែលគេអូទេបកព្រះអង្គឃើញក្នុងហើយអនន្តខ្សែអីណោះ មូលរៃសើថៃកូនវត្តនឹងវាយឲ្យវត្តសើថៃអនំហੰបើចឹងទួងគុំក៏ទៅប្រាប់សើថៃនឹងម្ងមើលវាជឿអត់អាទៅប្រាប់វាថាពុទ្ធសាសនាមួយដែរណាទៅប្រាប់ពួកសភ័យនឹងឃើញអនន្តចូលចិត្តអាទុកអត់ធ្វើបុណ្យទេប៉ុន្តែកូនធ្វើបុណ្យណែវអាទុកមហាកំណាញ់តែកូនធ្វើបុណ្យឃើញអនន្តចូលចិត្តណា ពីអនន្តមកមុនមកប្រធានសង្ឃាលោកសទ្ធិលោកសទ្ធិវ័យកុមារតូចមិញតើលោកសទ្ធិស្គាល់ថាតើទៅជាអ្វីនឹងលោកសទ្ធិដែរទេអត់អត់ស្គាល់ផងតែជាប់មានអីមកសរសៃនោះឯងនៃជាបិតារបស់លោកសទ្ធិជាតិមុននឹងជាអនន្តតែថៃអី អូឪពុកខ្ញុំល្អស្អីរូបរាងកាយអុយខេតអីបានទៅអញ្ចឹងខ្ញុំមិនជឿទេឯណាបោប៉ុណ្ណឹងចោតណាននិយាយថាព្រះដ៏មានភាសតិគិតថាធម្មតាព្រះមិនចេះនិយាយលេងទេតាគោលយ៉ាងណាគឺយ៉ាងនោះតិចអញ្ចឹងទៅប៉ុន្តែវាមិនបានអីទៅតាទៅ ហើយពេលហ្នឹងក៏ទៅជួបព្រះទៅក្មេងហ្នឹងក៏វារត់មករកព្រះដែរវាលឺសូរនឹកឈ្មោះវាទៅបានព្រះថាណែអនន្តតែថៃឥឡូវនេះអ្នកមកហ្នឹងគេអត់ស្គាល់អ្នកទេឯងទៅជាឲ្យគេវាមិនជឿដែរព្រោះឯងមុខវាអត់ស្គាល់ទេឥឡូវឯងមានអីផោះផាដើម្បីគេជឿតែឯងជាទុកគេជាមុន ហើយដល់ពេលអញ្ចឹងមានអីណាមានឡើងបើចាំដល់ខុសតាមទៅតាមខ្ញុំមករត់ទៅវិញគេតាមតាមតាមទៅទៅគាត់កំណត់យ៉ាងកន្លែងដែលគាត់កប់ទុកមកបានគេដឹងថាអូអត់ទុកមែនចឹងណាគិតទៅជាទេជាតិមុនលទ្ធិជាតិក្រោយលំបាកវេទនាគឺគ្រាន់តែស្គាល់ប៉ុណ្ណឹងប៉ុន្តែវេទនារੂ បានប្រថៃអមតប្រថៃគាត់លើយំគាត់អង្គុយយំគាត់អអញខោដល់ចឹងព្រះលោកពូលលោកពូលថ្មីលោកពូលថាបកុលគៀលខ្សែនៅសេចក្តីដៅក្រហាយក្នុងកាលទៅខាងក្រោយក្តៅមិនដៅថោកូនរបស់អញមាន ទ្រព្យសម្បត្តិរបស់អញមានតាមពិតខ្លួនអញមិនមែនជាខ្លួនអញផងកូនអញនឹងមានមកពីណាហើយទ្រព្យសម្បត្តិអញនឹងមានមកពីណាណាតើຕົកយ៉ាងតើຕົកយ៉ាងនេះជាសម្ពីបនសម្ពីបាក់មិនទៀងទេមានចិត្តនឹងតែបើចិត្តនឹងអត់នាំគ្នាធ្វើបនទេគ្មានសតិបនតាមទេអាហ្នឹងបានន័យថាយើងទីអស់លឺអស់កាស ឬយកស្បៀងអាហារចេញពីស្មោកអស់ហើយចឹងស្ទែត្រឡប់ទៅវិញមានស្អីឲ្យតែ